ភ្ជាប់ទៅអាដាមសំរស៊ីតើទស្សនៈរបស់អាដាមសំរស៊ីយើងតើមានទស្សនៈបែបណាវិញចំពោះផែនការផ្ទេរអំណាចពីឪពុកតកូននេះខ្ញុំបាទសូមជម្រាបសួរអាដាមបាទសូមជម្រាបសួរបាទឆ្លើយទៅនឹងសំណួរលោកហ្សាការីយ៉ាខ្ញុំយល់ស្របដោយវាគ្មិន អ្នក ដែលវិជុអាស៊ីសេរីបានសម្ភាសបាញ់មិញនេះគឺលោកហ៊ុនសែនគាត់ធ្វើភ្លៀងធ្វើផ្គរស្រេចចិត្តគាត់ គាត់ដើរសម្លុតគេសម្លុតឯងនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានឹងក៏គាត់ដើរសម្លុតគេសម្លុតឯងដែរហើយការបោះឆ្នោតនេះបោះឆ្នោតដោយលើកដៃនេះ គឺมันឆ្លោះបញ្ចាំងទឹកចិត្តនិងឆន្ទៈពិតប្រកបរបស់អ្នកបោះឆ្នោតទេពីព្រោះបើយើងបោះឆ្នោតដោយលើកដៃអញ្ចេះគេឃើញហើយឃើញថាយើងគ្រប់គ្រងតែបើយើង មិនលើកដៃអានោះគេដឹងថាយើង ប្រឆាំងគេនឹងរករឿងយើងហើយ ចឹងហើយបានពេលបោះឆ្នោតគេបង្ខំថាត្រូវទៅលើកដៃអ្នកណាមិនលើកដៃអ្នកនោះនឹងមានរឿងហើយគេនឹងដាក់ទណ្ឌកម្មហើយអញ្ចឹងបានលើកដៃទាំងអស់គ្នាព្រមព្រៀងអញ្ចឹងទៅ បានគេថាឃើញទេសម្រាប់ជាឯកច្ឆ័ន្ទគ្រប់ត្រសំណើរបស់លោកអ៊ុនសែនតែទឹកចិត្តពិតប្រកបរបស់អ្នកចូលរួមសមាជគណៈកម្មការកដាលគណៈបកប្រជាជនកម្ពុជានោះតាមព័ត៌មានដែលខ្ញុំដឹងភាកច្រើនជំទាស់បែកភាពលោកហ៊ុនម៉ាណែតបាទ អាយដាមថាភាកច្រើនចំទាស់បច្ចុប្បន្នលោកហ៊ុនម៉ាណែតប៉ុន្តែយើងមើលឃើញថាបន្ទាប់ពីបានសម្រេចហើយគឺមានសារគ្រប់គ្រងជាបន្តបន្ទាប់រយៈពេល2ថ្ងៃមកហើយគឺនៅតែមិនទាន់មកចប់ទេណាអាយដាមបាទនឹងហើយនេះធ្វើឲ្យយើងជឿថាការសម្រេចនេះមិនមែនសម្រេចតាមឆន្ទៈអ្នកបោះឆ្នោតទេបើតាមឆន្ទៈរបស់ឆ្នោតមែនចាំបាច់ធ្វើសារគ្រប់គ្រងធ្វើអ្វី យើងសម្រេចហើយសេចក្តីសម្រេចចូលជាផ្លូវការហើយចាំបាច់មកគ្រប់គ្រងពីក្រោយធ្វើអីគ្រប់គ្រងថែមទៀតធ្វើអីមកពីយើងអ្នកនិយាយចំការបោះឆ្នោតនោះចង់បង្ហាញថែមទៀតហើយមិនទុកចិត្ត មិនទុកចិត្តអ្នកបោះឆ្នោតនោះឃើញអ្នកបោះឆ្នោតនោះថ្ងៃក្រោយទៅបដូរចិត្តទំនិញយ៉ាងម៉េចអ្នកដែលមានតំណែងខ្ពស់ខ្ពស់នោះបង្ខំឲ្យគ្រប់គ្រងឲ្យគ្រប់គ្រងសេចក្តីសម្រេចនេះអាកែងគ្នាមកសម្ដែងការគ្រប់គ្រងព្រមព្រៀងនេះ គឺបង្ហាញឲ្យឃើញថាសេចក្តីសម្រេចនេះមិនយកជាការបានទេអាដាមនៅ ទន្ទឹមនឹងការដែលបោះឆ្នោតដោយលើកដៃបើកចំហនៅក្នុងអង្គពិធីនេះដោយដំបានមានប្រសាសន៍មកអញ្ចឹងអាយដាមចោទថាជាការបង្ខំហើយ ទន្ទឹមនេះតើមានអ្វីនៅពីក្រោយក្នុងករណីនេះទៀតដោយសារថ្ងៃម្សិលមិញនេះគឺគណៈបព្វជិជនកម្ពុជាបានតែងតាំងអនុប្រធានពីររូបទៀតគឺលោកធាបាញ់ហើយនិងលោកស្រីម៉ែនសំអនហើយដល់បាទនេះជាការទិញទឹកចិត្តពីសំណាក់លោកហ៊ុនសែនទិញទឹកចិត្តមន្ត្រី ធំធំ ក្នុងជួរគណៈបកប្រជាជនកម្ពុជាយើងហៅថាជាអង្គើពុករលួយពីព្រោះអង្គើពុករលួយសពដងគេផ្ដាល់ជាលុយគេផ្ដាល់ជាលុយអ្នកដែលជាជនពុករលួយដែលគេប្រើ ឲ្យធ្វើអីសម្រាប់ផលប្រយោជន៍អ្នកដេញសុកលុយនោះហើយអង្គើពុកលុយនេះជួនកាលគេមិនត្រឹមផ្ដល់តែលុយទេគេផ្ដល់ជាតំណែងហើយអ្នកដែលចង់បានតំណែងនោះគឺខ្លួនឯងនឹងពុករលួយហើយយកតំណែងដើម្បីទៅបំរើអ្នកដែលផ្ដល់តំណែងនោះឲ្យខ្លួនតែឥឡូវនេះវាដល់មកកម្រិតទៀតមកកលៈទៀតគឺមិនមែនផ្ដល់តំណែងឲ្យឪទេគឺផ្ដល់តំណែងឲ្យកូនអានឹងឲ្យឪនឹងពុករលួយ ថាឥឡូវនេះយល់ព្រមតាមហ៊ុនសែនទៅហ៊ុនសែននឹងផ្ដល់តំណែងឲ្យកូនពួកគាត់អញ្ចឹងហើយបានថាអំពើពុករលួយនេះវាចាក់ឫសហើយទម្លាប់ពុករលួយនេះគឺវាឈានពីឪមកកូន ពីម្ដាយឪពុកមកកូនបង្កើតហើយមានកូន ប្រសាទៀតនៅក្នុង ជួរគណៈបព្វជិជនគណៈកម្មាធិការចិនត្រៃនោះមានកូនប្រសាដែលគេចង់សម្ព័ន្ធមិត្តគ្នាដើម្បីពង្រឹងអធិបុលក្រុមគ្រួសារគេនោះ អញ្ចឹងហើយបានឃើញថាវាគ្មានអ្វីប្រជាធិបតេយ្យរដ្ឋសាស្ត្រវាសក្តីភូមិគឺយកគ្រួសារបន្តវេនបន្តពូជធ្វើដូចប្រទេសកម្ពុជានឹងជាកម្មសិទ្ធិដាច់ថ្លៃរបស់ពួកជនប្រជាមានហ៊ុនសែនជាមេខ្លោងកម្ពុជាមិនមែនជាកម្មសិទ្ធិដាច់ថ្លៃរបស់ត្រកូលហ៊ុនទេប្រទេសកម្ពុជាជាជាតិមាតុភូមិរបស់ប្រជារាស្ត្រខ្មែរទាំងមូល បាទបើក្នុងករណីចាំបាច់ស្អីដែលលោកហ៊ុនសែនចាំបាច់ឲ្យទិញទឹកចិត្តឬក៏ផ្ដាល់ដំណែងឲ្យបានអ្នកស្រីម៉ែនសំអនហើយនឹងលោកធាបាញ់បើសិនជាលោកមានអត្តពលហើយអ្នកផ្សេងមិនហ៊ានជំទាស់ផងនោះបើសិនជាមិនផ្ដាល់ឲ្យក៏អត់បញ្ហាដែរមិនចឹងហើយដល់គាត់ត្រូវតែទិញទឹកចិត្តបែបនេះឲ្យឃើញថាការគ្រប់គ្រងនោះ វាធំទូលំទូលាយទោះជាការគ្រប់គ្រងនោះ វាចង្អៀតវាតិចតួច មិនគ្រប់គ្រាន់យ៉ាងណាគាត់ត្រូវថាធ្វើម៉េច ឲ្យដូចថាយើងនិយាយទៅ ថាឲ្យកូនម៉ែនសំអន បានធ្វើជារដ្ឋមន្ត្រីដូច្នេះលោកស្រីម៉ែនសំអនហ្នឹងគាត់ ថាមិនក៏គាត់ស្រឡាញ់កូនគាត់ឬកូនគាត់បានធ្វើជារដ្ឋមន្ត្រីគាត់ក៏សុខចិត្តឲ្យកូនលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រី អញ្ចឹងហើយបានលោកហ៊ុនសែននោះក៏បានតាក់ទាញលោកទាបាញ់អញ្ចឹងដែរឲ្យកូនលោកទាបាញ់ធ្វើជារដ្ឋមន្ត្រីឲ្យកូនលោកសောင်းអ៊ីខ្លួនឯងនឹងធ្វើជារដ្ឋមន្ត្រីឲ្យកូនលោកសៃឈុំ ធ្វើជារដ្ឋមន្ត្រីគឺលោកហ៊ុនសែនគាត់សន្យាគាត់សន្យាថាបើសមាជិកគណៈកម្មការអចិន្ត្រៃយ៍គណៈបកប្រជាជននោះគ្រប់គ្រងបេតិជនកូនគាត់ហ៊ុនម៉ាណែត គាត់នឹងចាត់ចែងយ៉ាងម៉េចឲ្យកូនអ្នកដែលគ្រប់គ្រងគាត់នោះបានធ្វើជារដ្ឋមន្ត្រីធ្វើក្រមបង្គាប់លោកហ៊ុនម៉ាណែតដោយពួកមេធំធំទាំងនោះធ្វើក្រមបង្គាប់លោកហ៊ុនសែននៅពេលនេះនឹងហើយបានឃើញថាជាអង្គើពុករលួយពីឪដល់កូនពីចំនួនមួយទៅចំនួនមួយទៀតដែលប្រជារាស្ត្រខ្មែរដែលស្រឡាញ់យុត្តិធម៌ចង់ឲ្យយុវជនខ្មែររាប់ម៉ឺនរាប់សែននាក់ គ្រួសារខ្មែរត្រកូលខ្មែររាប់ម៉ឺនរាប់សែនត្រកូល ដែលគេមានកូនដល់ឆ្នាំអាចមកដឹកនាំប្រទេស បានដែរមិនក៏មិនអោយឱកាសគេចូលមកប្រកួតប្រជែងផងមានតែត្រកូលហ៊ុនហើយត្រកូលបាក់ពួកហ៊ុនសែនមួយតំបស្វាហ្នឹងមិនគិតដល់ក្រុមគ្រួសារខ្មែររាប់ពានអ្នកទៀតផងបាទបាទតើសម្រាប់គណៈបកប្រឆាំងវិញបានត្រៀមខ្លួនអ្វីខ្លះហើយសម្រាប់អ្នកជំនាន់ថ្មីអ្នកបន្តវេនឯកឧត្តមបាទខ្ញុំសូមឆ្លើយចំណុចមួយទៀតដែលលោកសកលយាបានលើកឡើងបាញ់មិញ ដោយគណៈបកប្រជាជនជ្រើសរើសនរណាធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីហើយដល់បោះឆ្នោតចំពោះមុខប្រជារាស្ត្របោះឆ្នោតជាសកលដូចជាបោះឆ្នោតឆ្នាំ2023ដើម្បីរើសតំណាងរាស្ត្រហើយបើតំណាងរាស្ត្រមានច្រើនលើសលុបចំពោះគណៈបកណាគឺគណៈបកហ្នឹងនឹងចាត់បេក្ខជនខ្លួនធ្វើជានាយករដ្ឋមន្ត្រីជាស្វ័យប្រវត្តិឥឡូវយើងដឹងថាលោកហ៊ុនសែនគាត់បានសម្រេចអាដំណាក់កាលទី1 គាត់បានបង្ខំគ្នាគាត់ក្នុងជួរគណៈបព្វជិជនឲ្យរើសលោកហ៊ុនម៉ាណែតហើយហើយគាត់ដឹងដល់ចូលដំណាក់កាលទី2ពេលមានការបោះឆ្នោតសកលគាត់ដឹងថាកជបគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយគណៈបកកណ្ដាលអំណាចនោះគឺគេនឹងលួចបន្លំសិទ្ធិឆ្នោតឲ្យបេតិជនមកពីគណៈបកប្រជាជនគឺលោកហ៊ុនម៉ាណែតនឹងជាប់ តំណាងរាស្ត្រទាំងអស់ដែលចូលឈ្មោះឲ្យគណៈបកប្រជាជនកម្ពុជានោះគឺភាកច្រើនជាប់ដល់គេបានតំណាងរាស្ត្រគេច្រើនគឺគេបោះដោយស្វ័យប្រវត្តិគេបោះឲ្យលោកហ៊ុនម៉ាណែតអញ្ចឹងឃើញថាដំណាក់កាលទី1ធ្វើហើយហើយតែដំណាក់កាលទី2ចាំការបោះឆ្នោតជាសកលតែការបោះឆ្នោតជាសកលនោះគឺគេរៀបចំមុនទាំងអស់ទោះជាគណៈបកប្រជាជនដាក់ឆ្មាក៏ជាប់ដាក់កណ្ដុលក៏ជាប់ អញ្ចឹងអាដំណាក់កាលទី2ហ្នឹងវាទៅរលូនដោយខ្លួនវាហើយដែលសំខាន់ដែលលោកហ៊ុនសែនត្រូវឆ្លងកាត់ឧបសគ្គធំជាងគេ គឺធ្វើម៉េចឲ្យគណៈបកប្រជាជនជ្រើសរើសលោកហ៊ុនម៉ាណែតជាមុនសិនអញ្ចឹងហើយបើគាត់ប្រើការគម្រាមកំហែងផងឲ្យបោះឆ្នោតដោយលើកដៃដូចខ្ញុំនិយាយបាញ់មិញហើយគាត់ទិញគាត់ទិញទឹកចិត្តអ្នកដែលធ្វើការនៅជុំវិញគាត់ណាគឺសន្យាតំណែងឲ្យកូនអ្នកទាំងអស់នោះ ហើយយើងឃើញថា អ្វីដែលគណៈបកប្រជាជនគេបានប្រកាសក្រោយពីសមាជគេថ្ងៃ24ធ្នូម្សិលមិញនេះគឺអត់មានប្រកាសដូចអ្វីដែលលោកហ៊ុនសែនបានសន្យាឯងលោកហ៊ុនសែនបានប្រាប់គេឯងថាគេនឹងជ្រើសមិនមែនជ្រើសរើសតែលោកហ៊ុនម៉ាណែតតែម្នាក់ជាបេក្ខជននាយករដ្ឋមន្ត្រី បង្ហាញគណៈកម្មការគេរដ្ឋាភិបាលអនាគត គេមានបញ្ញវន្តគេមានបណ្ឌិតលោកហ៊ុនសែនថាមានបណ្ឌិត50%អ្នកដទៃទៀតសិតតែអនុបណ្ឌិតប៉ុន្តែស្ងាត់ទៅវិញអត់មានចេញសមាជិកគណៈរដ្ឋមន្ត្រីអាណាគុណណោះជប់ហ៊ុនម៉ាណែតម្នាក់ឯងយើងត្រូវសួរថាមិនតន់ចឹងដោយសារមិនទាន់ត្រូវទៅគ្នាទេមែនតែនោះមិនដឹងចាត់ចែងចាត់តាំងឲ្យអ្នកណាធ្វើរដ្ឋមន្ត្រី ណាមានឈ្មោះអ្នកណាអត់ឈ្មោះអ្នកណាពេលនោះវាបន្ទូប្រទះគ្នាហើយ ហើយហេតុផលទី2លោកហ៊ុនសែនគាត់ជាមនុស្សដែលមិនបានរៀនសូត្រខ្លួនឯងជាមនុស្សអវិជ្ជាល្ងងខ្លៅគាត់អត់ដឹងពីតម្លៃសញ្ញាបត្រទេគាត់ថាបណ្ឌិតបណ្ឌិតមើលក្នុងជួរគណៈបកគាត់ខ្លួនគាត់ ប្រពន្ធគាត់មនុស្សប្រឹងជាប្រមាណអ្នកក្នុងជួរគណៈបកគាត់ហ្នឹងមិនដែលចូលសាលាផងសិតតែបណ្ឌិតអស់ហើយអញ្ចឹងបើគាត់ពេលអះអាងថាស្អីភេកភាពលោកហ៊ុនម៉ាណែតជាមួយសហការីពេលក្រោយនេះសិតតែបណ្ឌិតគឺអត់ទេខ្ញុំសូមប្រាប់ទៅលោកហ៊ុនសែនវិញគេដើម្បីវាស់វែងតម្លៃសញ្ញាបត្រហ្នឹងគេមិនមែនតែយកឈ្មោះសញ្ញាបត្រថាអានឹងបណ្ឌិតបណ្ឌិតទេគេចង់ដឹងថាបណ្ឌិតពីសាលាណាពីសាកលវិទ្យាល័យណាបើជាសាលាខ្លាំងខ្លាយ អាសញ្ញាបត្រសម្បីតែបណ្ឌិតនោះក៏คล้ายคล้ายដែរហើយក្នុងជួរគណៈបព្វជិជនក៏មានសញ្ញាបត្រទន្ទឹមនឹងសញ្ញាបត្រคล้ายคล้ายគេហៅថាសញ្ញាបត្រយោគយល់សញ្ញាបត្រយោគយល់នោះគឺថាឪពុកធ្វើជាមន្ត្រីជាន់ខ្ពស់ធ្វើរហូតដល់នាយករដ្ឋមន្ត្រីទៅរៀននៅសាលាគេគេយោគយល់គេឲ្យជាប់ គេឲ្យជាប់ប៉ុន្តែគេអត់ឲ្យធ្វើការស្រុកគេពីព្រោះអាសញ្ញាបត្រដែលគេផ្ដល់ឲ្យកូនចៅអ្នកធំមកពីប្រទេសនានាដែលគេចង់មានតំណែងតំណងទូតល្អគឺសញ្ញាបត្រហ្នឹងมันមានតម្លៃស្មើនឹងសញ្ញាបត្រដែលគេឲ្យជនជាតិគេដែលរៀនពីដើមទីដែលមានកម្រិតពេញលេញទេអញ្ចឹងលោកហ៊ុនសែននិយាយថាឥឡូវនឹងចេញឈ្មោះបណ្ឌិតមិនបណ្ឌិតបណ្ឌិតអី បណ្ឌិតឥឡូវនេះយើងចង់ទិញសញ្ញាបត្របណ្ឌិតណាទិញតាមអ៊ីនធឺណិតណាអនឡាញណាមានសកលវិទ្យាល័យខ្លះសកលវិទ្យាល័យคล้ายៗយើងឲ្យទៅលុយវាទៅវាឲ្យសញ្ញាបត្របណ្ឌិតយើងហើយចឹងហើយបានលោកហ៊ុនសែនគាត់ហ៊ានបញ្ចេញទេគាត់ដឹងថាទីទៀតហ៊ានចេញចេញឈ្មោះអីបណ្ឌិតណាសាលាណាសកលវិទ្យាល័យណាគេធ្វើការស្រាវជ្រាវតែបន្តិចគេដឹងថាសិតជាបណ្ឌិតคล้ายៗឬជាបណ្ឌិតយោគយល់បាទតើ2023នឹងតែម្ដងឬក៏យ៉ាងណា អាយដាមបាទដែលលោកហ៊ុនសែនចង់ផ្ទេរឲ្យលោកហ៊ុនម៉ាណែតនោះបាទខ្ញុំជឿថា2023តែម្ដងលោកហ៊ុនសែនគាត់ឈរឈ្មោះ ជាបេក្ខជនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ2023គាត់បានជាជានាយករដ្ឋមន្ត្រីគណៈបកប្រជាជនឈ្នះឆ្នោតបានសម្លេងច្រើនគឺពេលនោះគាត់នឹងលាលែងគាត់នឹងលាលែងហើយស្នើឲ្យតំណាងរាស្ត្រគណៈបកប្រជាជនបោះឆ្នោតឲ្យកូនគាត់លោកហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីជំនួសគាត់ភ្លាមនឹង គឺថាអត់មានចាំដល់ឆ្នាំ2028ទេដោយឥឡូវនេះយើងដឹងថាវាមានសភាពការអីមួយមានហេតុការអីមួយចម្លែកដែលធ្វើឲ្យលោកហ៊ុនសែននឹងគាត់ប្រញាប់ប្រញាប់ដូចជាតក់កហល់មានហេតុផលអីមួយដែលជំរុញថាត្រូវតែដោះស្រាយអាបំណងបន្តវេនបន្តពូជនេះត្រូវតែធ្វើសេចក្តីសម្រេចឲ្យឆាប់ អញ្ចឹងបានប្រហែលថ្ងៃចុងក្រោយនៅខែធ្នូនេះឃើញលោកហ៊ុនសែនគាត់តក់ក្រហល់មែនទែនគាត់កោះហៅប្រជុំគណៈកម្មការកណ្ដាលនោះសពដងគេកោះហៅគេប្រាប់រាប់ខែរាប់អាទិត្យមុនអានេះគាត់ហៅទៅ2ថ្ងៃមុនហ្នឹងមានអីក៏តក់ក្រហល់ដែរអត់មានគិតអីពីមុនទេតែនឹកឃើញអីហ្នឹងហៅក៏ហៅទៅពេលហ្នឹងព្រោះទៅគាត់ថាមួយថ្ងៃមុនមួយថ្ងៃមុនប្រជុំគណៈកម្មការកណ្ដាលហ្នឹងបានជួបគ្នានៅផ្ទះគាត់ មួយថ្ងៃមុនជួបជាមួយលោកសខេងសៃឈុំម៉ែនសំអនទាបាញ់ដើម្បីសន្យាដោះដូរតំណែងឲ្យទៅកោអិសរជនទាំងអស់ហ្នឹងអញ្ចឹងគឺថាសម្រេចតក់កហល់មែនទែនក៏ប្រហែលថ្ងៃចុងក្រោយហេតុអ្វីបានលោកហ៊ុនសែនសម្រេចតក់កហល់បែបនេះបាទខ្ញុំជឿថាបញ្ហាអាយុបញ្ហាសុខភាពបញ្ហាសមត្ថភាពការងារគាត់មិនអាចផ្ទេរតំណែងនៅពេលដែលគាត់ងើបមិនរួចទេ ឥឡូវនេះគាត់អាចចេញមុខចេញមាត់បានគឺផ្ទេតំណែងពេលហ្នឹងទៅហើយដល់ពេលណានេះគាត់ចាស់ធ្វើការមិនកើតសុខភាពទន់ខ្សោយគេអត់ខ្លាចគាត់ដូចសត្វថៃទេតន់នៅ មានកម្លាំងគឺមានអំណាចពេញដៃគឺសម្លុតគេសម្លុតឯងបានតែបើចាំយូរពេកទៅគេអត់ខ្លាចគាត់ដូចសត្វថៃទេហើយពេលនោះពិបាកទេតំណែងណា គឺត្រកូលហ៊ុននឹងចប់ទួលនីតិរបស់ខ្លួនលើឆាកនយោបាយប្រទេសកម្ពុជាគឺលោកហ៊ុនសែននឹងបាត់បង់ម៉ែឲ្យកូនគាត់ក៏មិនអាចឡើងមកជំនួសគាត់បានដែរអញ្ចឹងនេះធ្វើឲ្យគាត់តក់ក្រហល់ប្រហែលថ្ងៃចុងក្រោយនេះបាទ អាដាមតើផែនការរបស់លោកហ៊ុនសែននេះពិតជារលូនដោយដែលអាដាមមានប្រសាសន៍បាញ់មិញនេះឬក៏មិនរលូនមានប្អូនប្រសាសន៍អ្វីខ្លះដែរដែលដែលអាដាមក៏បាន ប្រឡយដែរមិនថាការពីខែម្សិលមិញហ្នឹងក្បាលម៉ាស៊ីនទីស្ដីការសម្ោលរបស់លោកហ៊ុនសែនដែលប្រកាសកាលពីមុនហ្នឹងឥឡូវហ្នឹងម្សិលមិញមិនទាន់ចេញដែរនោះតើនឹងមានឧបសគ្គអ្វីខ្លះដែរទេបាទនៅមានការប្រទីងបតុងគ្នាច្រើនណាស់លោកហ៊ុនសែនគាត់សម្លុតគេ អ្នកដែលមិនស្របយោបល់ជាមួយគាត់គឺមិនហ៊ានធ្វើអីទេ ហើយទៅគាត់បង្ខំឲ្យបោះឆ្នោតដោយលើកដៃទៀតអានឹងរឹតតែមិនហ៊ានបញ្ចេញយោបល់ដែរប៉ុន្តែលោកហ៊ុនសែននឹងផ្លាត់ស្នៀតអាគម្រង របស់គាត់ផ្ទេតំណែង បន្តវិញបន្តពូជនេះវារអរអួលមិនមែនធ្វើបានតាមចិត្តទេបើយើងម្នាក់ឯងណាធ្វើអីបានតាមចិត្តយើងមានកម្លាំងយើងមានបទពិសោធន៍ប្រកែកខាងសម្រាប់គេដោយលោកហ៊ុនសែនគាត់ធ្វើកើត ប៉ុន្តែផ្ទេទៅឲ្យកូនគឺពេលហ្នឹងនឹងមានឧបសគ្គជាច្រើនឥឡូវនេះយើងឃើញយើងទើបតែនិយាយបាញ់មិញពីឧបសគ្គក្នុងជួរគណៈបកប្រជាជនរបស់គាត់ហ្នឹងតែឧបសគ្គមួយទៀតគឺឧបសគ្គចំពោះប្រជារាស្ត្រគណៈបកសង្គ្រោះជាតិយើងប្រាជ្ញាថានឹងទៀមទាឲ្យមានការបោះឆ្នោតត្រឹមត្រូវបោះឆ្នោតពិតប្រាកដដោយសេរីដោយយុត្តិធម៌ឲ្យមានអ្នកសង្កេតការអន្តរជាតិមកជួយមើលខុសត្រូវអាចជួយរៀបចំការបោះឆ្នោតនោះខ្ញុំថាបើមាន ការបោះឆ្នោតត្រឹមត្រូវនោះ គឺគណៈបព្វជិជនអត់ឈ្នះទេហើយលោកហ៊ុនម៉ាណែតមិនងាយមកធ្វើជានាយករដ្ឋមន្ត្រីមិនអាចយកបេក្ខភាពលោកហ៊ុនម៉ាណែតដែលឪចាត់តាំងនោះមកក្របមកសង្កត់លើប្រជារាស្ត្រខ្មែរដោយឪបាន សង្កត់ហើយឥឡូវឲ្យកូនមកសង្កត់ទៀតប្រជារាស្ត្រខ្មែរអត់ប្រមដាច់ខាត់